ផុតពីឈុនសវណ្ណរាជឥឡូវមកអុកស្គុណកញ្ញាត្រូវហ្វេនហ្វេនបង្ហោះពី ចរិតលក្ខណៈពេញបណ្ដាញសង្គមស្របពេលមហាជន កំពុងរិះគន់ទៅ លើ តារាចម្រៀងឈុនសវណ្ណរាជស្ទើងើបមុខមិនរួចក្រោយទម្លាក់បេក្ខជនទុំសវັດចេញ ពីកម្មវិធី Cambodian Idol រដូវកាលទី4វគ្គចាត់ audition នោះតារាចម្រៀងអុកសុគន្ធកញ្ញាក៏ជាផ្ទាំងស៊ីបមួយផងដែរ។ ទោះយ៉ាងណាកម្ពុជាតារាចម្រៀងស្រីលំដាប់ប្រទេសរូបនេះ មានការអត់ធ្មត់ខ្ពស់មិនធ្វើការតបតអ្វីនោះឡើយទោះអ្នកខ្លះបង្កើតជា account TikTok คล้ายៗដាក់ឈ្មោះអ្នកនាង បង្ហោះចម្រៀងបែបឌឺដង ចំស្ថានភាពកំពុងក្តៅកគុកធ្វើឲ្យមានការយល់ច្រឡំនិងរិះគន់អ្នកនាងកាន់តែខ្លាំងបែបណាក៏ដោយមិនថាតែពេលនេះនោះទេនៅពេលកន្លងមកទោះមានការយល់ច្រឡំមួយចំនួន និងរិះគន់អ្នកនាងប៉ុណ្ណាក៏ដោយ ក៏តារាចម្រៀង ដែលមានប្រវត្តិដ៏កំសត់រូបនេះមិនធ្វើការតបតអ្វីឡើយដោយជ្រើសរើសការរក្សាភាពស្ងប់ស្ងាត់ជាជំរើសដ៏ល្អនោះប្រការនេះត្រូវ បាន ទំព័រ Facebook មួយចំនួនឈ្មោះតារាខ្មែរតារាថៃតារាកូរ៉េលើកសរសើរកាលពីពេលថ្មីថ្មីនេះថាតារាស្រីដែលរក្សាភាពអត់ធ្មត់បានល្អបំផុតមិនចូលចិត្តតបតមិនចូលចិត្តប្រកែកវេញែករកខុសត្រូវ គ្រប់យ៉ាងគឺទុកឲ្យពេលវេលាជាអ្នកបកស្រាយស្ងប់ស្ងាត់និងនៅ មិនថាមានព្យុះភ្លៀងយ៉ាងណាក៏អាចឆ្លងកាត់បាន បែបនេះហើយទើបគាត់ អាចឈរជើងជាកម្ពុជាតារា បានដល់សប្តាហ៍នេះតារាស្រីដែលមានអត្តចរិតថ្លៃថ្នូរនិងគួរឲ្យគោរពអោកសុគន្ធកញ្ញា ការបង្ហោះបែបនេះធ្វើឲ្យមានការជជែកពេកញែកប្រងព្រាតក្រោមផុសខាងលើមានអ្នកខ្លះបញ្ចេញកំហឹងថែមទៀត ធ្វើឲ្យ admin ទំព័រ Facebook ខាងលើក្តៅឆេវក៏ទម្លាក់ comment មួយ ដោយប្រាប់ថាណែខ្ញុំនិយាយរឿងបងកញ្ញាស្ងប់ស្ងាត់អត់ចេះមាត់អ្នកខ្លះទាញរឿងនេះរឿងនោះមកចូលពាក់ព័ន្ធសួរតាមត្រង់ណាមករដូវរកកន្លែងបញ្ចេញកំហឹងអត់បានមកបញ្ចេញផេកខ្ញុំមែនចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ